Welcome to ចង់និយាយថាណាញ៉ែអីញ៉ែទៅកុំឲ្យតែបាត់សង្សារអញបានទេវើយ ថាណាញ៉ែអីញ៉ែទៅកុំឲ្យតែបាល់សង្សារអញបានទេវើយចង់និយាយថាណាញ៉ែអីញ៉ែទៅកុំឲ្យតែបាល់សង្សារអញបានទេវើយ